ថាយល់សពយ៉ាងម៉េចគេដូចច្បាស់អញ្ចឹងថាឃើញយាយតាពីរនាក់ហ្នឹងនៅក្នុងក្នុងផ្ទះហ្នឹងថាដូចម្ចាស់ផ្ទះអញ្ចឹងនៅជោគស្មៅជោគអីហ្នឹងថាមិនមកជោគស្មៅក្នុងវត្តថាមែនទេ គឺផ្ទះរបស់ខ្ញុំកណាទេអញ្ចឹងខ្ញុំម្ចាស់ចង់ឆ្ងល់ពាក្យថាអឺអីសន្តិបដិអីសន្ធិអីគេនឹងខ្ញុំចាំសឹកចាំហ្នឹងប៉ុន្តែថាអឺបើសិននេះថាតើតែឈោងចាប់អ្វីមួយបាន ផុត ពីលើលោកនេះទៅប៉ុន្តែហេតុអីក៏នៅតែមាន មានន័យថាកំណត់ថាងយាយតាហ្នឹងគាត់ជាម្ចាស់ផ្ទះអញ្ចឹងហើយខ្ញុំកណាវាឆ្ងល់ត្រង់នឹងដែរវាដឹងចង់ឲ្យលោកម្ចាស់គ្រូបកស្រាយណាអរគុណបាញ់គុំយ៉ាអាត្មាវាអត់ដែលមានលេខតំណែងតំណងមួយពួកហ្នឹងសោះអញ្ចឹងទៅសួរពូមិនមែនបាទច្បាស់ អឺយើងសិក្សាពីកំណើតអឺយើងដែលលើពាក្យថាមនុស្សអមនុស្សហ្នឹងអមនុស្សហ្នឹង គឺថាវាផ្សេងពីមនុស្សហ្នឹងមិនមែនប្រែថាមិនមែនមនុស្សទេអហ្នឹងវាមកពីពាក្យថាអញ្ញៈប្រែថាដតីប៉ុន្តែគេកាត់ចេញទៅនៅសល់អមានន័យថា ជាប្រភេទសត្វផ្សេងក្រៅពីមនុស្សណាឬក៏ហៅពាក្យផ្សេងទៀតហៅថាអតិសមានកាយ វាមានរូបកាយតែយើងមើលអត់ឃើញវាមានអញ្ចឹងហើយរឿងហ្នឹងដោយសារតែវាមានរឿងអញ្ចឹងអញ្ចឹងហើយបានជាបកឲ្យមានការភ័យខ្លាចមាន ការធ្វើពិធីកម្មអីផ្សេងផ្សេងណាបើវាអត់មានសោះក៏មនុស្សយើងមិនផ្អើលដោយសារវាដែរតែដោយសារវាមានអញ្ចឹងមែនមនុស្សយើងវាចែកថ្មមុនឆ្លើយថាចែកជា3កម្រិតមនុស្សខ្លះ ជឿរឿងហ្នឹងហើយសុំសេរីសួស្តីពីរឿងហ្នឹងជឿថាមាន ហើយក៏សុំសេរីសួស្តីពីរឿងហ្នឹងនឹងសម្បូរហើយមនុស្សខ្លះទៀតគាត់អត់ជឿតែម្ដងគាត់ហោះវាគ្មានទេអញ្ចឹងចឹងគ្មានទេជាពិសេសគឺអ្នកវិទ្យាសាស្ត្រឬក៏ស្អីស្អីគាត់គឺបដិសេធដាច់តែម្ដងហើយមួយក្រុមទៀតមិនបដិសេធគាត់សិក្សាទៅដឹងថាវាអាច មានចឹងមែន ប៉ុន្តែមិនទៅសុំសេចក្តីសុខពីអ្នកនឹងទេហើយក៏អត់ខ្លាចដែរគឺចាត់ទុកថាជាជីវិតមួយសាមញ្ញដូចតែយើងចឹងដែរអញ្ចឹងមនុស្សទាំង3ក្រុមហ្នឹងអ្នកដែលតាមពពុទ្ធគឺអាក៏ចុងក្រោយគេអញ្ចឹងណាហើយចុងក្រោយគេមិនបដិសេធថាវាមិនមានក៏ប៉ុន្តែក៏មិនភ្ញាក់ផ្អើលដែរចាត់ទុកថាគ្រាន់តែជាសัตว์មួយវាវាផ្សេងពីយើងអញ្ចឹងហើយចង់រស់ដូចតែយើងអញ្ចឹងដែរ ចឹងបានយើងឃើញនិទានទាំងឡាយតាមគម្ពីរដីកា មានពេលខ្លះមនុស្សជួបទេវតាឬក៏ជួបអមនុស្សអីចឹងចឹងទៅភាពថាភ័យខ្លាចហ្នឹងអត់ទេក៏អត់ភ័យចាត់ទុកថាជាសត្វធម្មតាប៉ុន្តែយើងហេតុអីបានយើងជាខ្លាចនាំគ្នាខ្លាចមកពីយើងជាប់អាកំឡាគ្នាខ្មោចលងខ្មោចលងអញ្ចឹងអញ្ចឹងអា feeling របស់យើងនឹងចាប់ផ្ដើមខ្លាចខ្មោចតាំងពីក្មេងមកដូចដូច សត្វដេរិឆានអីដែលវាអត់យល់ថាខ្មោចយ៉ាងម៉េចហ្នឹងវាមានតែចេះខ្លាចខ្មោចអីវាមែនទេមានខ្លាចអីខ្មោចអីវាងាប់វងវាមកសធឹកចឹងទៅវាដេកនឹងសាកសពគ្នាវានឹងអានឹងខ្មោចគ្នាវាដែរតែអត់វាអត់ដែរមានអារម្មណ៍ខ្លាចដោយសារមានអ្នកណាកំឡាតែយើងនេះយើងខ្លាចអាឆ្មាអោងនោះក៏ខ្លាចអាស្អីក៏ខ្លាចតាមតែគេកំឡាមក ខ្លះអត់ដែរបដិសេធទេដូចថាយាយម៉ៅក៏ដោយស្អីដែរមិនមិនដែរបដិសេធថាគ្មានទេបាទបាទបាទសាធុបាទហ្នឹងហើយជប់អើឆ្នាំតឹបរាល់ថ្ងៃខ្ញុំថាខ្ញុំបានអត់សុខតឹបមួយគឺគ្រឿងធរបាទបាទបាទខ្ញុំបានរាល់ថ្ងៃហ្នឹងបាទសាធុសាធុបាទហ្នឹងហើយអញ្ចឹងពុទ្ធមិនបដិសេធទេរឿងហ្នឹងមាន មិនអត់ទេ មានរឿងរ៉ាវដូចជារឿងវិខទៅធ្វើធေါ်ក្នុងព្រៃត្រូវពួកនឹងកំឡាស្អីស្អីចឹងមានប៉ុន្តែខណៈវិធីសាស្ត្រដែលព្រះអង្គប្រាប់ពិធីថាតើយើងក៏បីបដិបត្តិយ៉ាងម៉េចចំពោះពួកនឹងក៏ព្រះអង្គប្រាប់ដែរគឺការផ្សព្វផ្សាយមេត្តាធម៌អីចំពោះសត្វទាំងអស់នឹងมันមាន ការភ័យខ្លាចអីទេដល់ពេលអាអនុវត្តអញ្ចឹងអញ្ចឹងទៅវាលែងមានអារម្មណ៍ខ្លាចមែន ហ្នឹងហើយក៏មិនមែនទៅបដិសេធថាមកពី ក្នុងអារម្មណ៍យើងយើង គិតថាគ្មានបានយើងមិនខ្លាចមិនមែនទេក្នុងចិត្តថ្មថ្មគិតថាមានតែអត់ខ្លាចទេណាព្រោះជាជាសត្វមានជីវិតធម្មតាដូចញោមលើកឡើងមិញថាដូចជា មានតែនៅញោមណាដែលដែលផ្ទះគាត់នឹងមានពួកអឺ Aborigine ដែលបាសិកាលីវទូចហ្នឹងហើយឃើញតែញយ ពួកជនជាតិដើមអឺអមនុស្សហ្នឹងវាវាជាលក្ខណៈជនជាតិដើមហ្នឹងហើយវានៅទៅក្នុងឯងហើយអ្នកណាភ្ញៀវថ្មី ទៅនៅឯងអត់បានទេហ្នឹងហើយប៉ុន្តែក្រោយមកដល់គាត់ស្ដាប់យល់ពីការផ្សព្វផ្សាយមេត្តាហើយគាត់និយាយទៅឲ្យគាត់ឲ្យពួកនឹងមានចិត្តល្អទៅក៏បាត់តាំងពីនឹងតាអញ្ចឹងវាមិនមែនអត់ទេវាមានប៉ុន្តែពុទ្ធប្រាប់វិធីដោះស្រាយទៀតប៉ុន្តែយើងវានាំគ្នាខ្លាចផងអីផងចេះតា នាំធ្វើទៅពួកនឹងបានចិត្តបានចិត្តដល់កាច់នេះកាច់នោះយើងថ្វាយវារហូតនឹងអញ្ចឹងអឺហើយអ្នកដែលដែលយល់ថាវាគ្មានសោះហ្នឹងមនុស្សហ្នឹងមិនមែនមិនមែនខ្លាំងទេព្រោះគាត់គាត់លួងខ្លួនឯងថាវាគ្មានទេបានគាត់អត់ខ្លាចប៉ុន្តែលោតថ្ងៃណាមួយគាត់ជួបខ្លាចដូចគ្នាហ្នឹងមែនទេដឹងថាមនុស្សឈប់ខ្លាចអត់នៅពេលមានភ័យ នឹងទៅតាមសមុទ្រតាមអីទៅលោកក្រំក្រែងទៅទោះបីជាមិនជឿអីក៏ដោយឲ្យតែមនុស្សនៅ មានសេចក្តីស្រឡាញ់ជីវិតប្រកាសជាចេញរឿងអីមកបននេះបននោះហ្នឹងហើយប៉ុន្តែនៅពេលដែលគាត់មិនតន់ជួបភ័យគាត់ស្មានតែគាត់ហ្នឹងអត់មានភ័យអត់មានអីចឹងហើយបានជាសាសនាច្រើន ការជឿអីផ្ដេសផ្ដាសច្រើនហ្នឹងវាកើតតែពីការភ័យហ្នឹងហើយហើយដល់ពុទ្ធព្រះអង្គយល់ពីសត្វលោកទាំងអស់តែព្រះអង្គអត់ អត់ភ័យអត់ខ្លាចអីដោយសារអីដោយសារកើតជាអីក៏មានទុកដែរសត្វលោកយើងកើតជាមនុស្សមានកង្វល់ជាមនុស្សកើតជាអ្នកតាកើតជាព្រះវាមានកង្វល់ជាជីវិតរបស់វាហ្នឹងហើយបើអាត្មាសំដែងឡើងអ្នកតាកាន់សិលអស់ហ្មងណាអ្នកតានៅក្តីដើមកាលមុន កាច់គេកាច់ឯងឈឺពេញនឹងឯងដល់ពេលអាទៅបរៀនធម៌អាត្មាចិត្តតែប្រាប់ថាឲ្យអ្នកតាស្ដាប់ទៅហើយអាត្មានិយាយពីការអាដែលយើងធ្វើឲ្យគេឈឺអីចឹងវាជាបាប បយលអញ្ចឹងកាលណាយើងទៅកាច់គេអានឹងជាអំពើអាក្រក់ណាគេជាសោះឯងទៅកាច់គេឲ្យឈឺអានឹងមិនមិនព្យាបាទហើយតែព្យាបាទអញ្ចឹងបាបតិចអត់បានកើតជាអ្នកតាតិចធ្លាក់នរកងាប់តិចណាចិត្តនិយាយហ្នឹងលោកទៅយសពក្រាបគេថាកាន់សិលឈប់កាច់ណាអស់លេងហើយហើយតែសួរថាម៉េចក៏វាមាននៅអញ្ចឹងជួនកាល ពាក្យថាបដិសន្ធិនឹងវានៅតែត្រូវដដែលតែស្លាប់ហើយបដិសន្ធិព្រោះវាអត់តន់បានចម្រើនអរិយមគ្គទៅដល់កំណត់មួយដែលថាកាត់ផ្ដាច់ពូជនៃការបដិសន្ធិនឹងទេវាទៅតែវិលមិនបាច់ភ័យទេគឺត្រូវតែមានអាបដិសន្ធិនឹងគ្រប់តែគ្នានោះប៉ុន្តែគ្រាន់តែថាជួនកាលវាអាចអមនុស្សផ្សេងផ្សេងដែលយើងធ្លាប់មានជំនឿថាកុងម៉ាចដូនចតាស្អីចឹងណាធ្លាប់ស្គាល់យើងដល់ស្គាល់យើងចឹងទៅ ពេលដែលមានអ្នកស្លាប់ទៅដោយសារយើងវាមានភាពភ័យខ្លាចផងចិត្តយើងចិត្តតែគិតផងពួកហ្នឹងមកនិមិត្តធ្វើដូចអ្នកស្លាប់ហ្នឹងចឹងមិនមែនជានៅហ្នឹងឯងនៅហ្នឹងទៅតាមកម្មបាត់ឯងតែពួកអមនុស្សផ្សេងផ្សេងពួករុក្ខទេវតាឬក៏ពួកអតិសមានកាយផ្សេងផ្សេងហ្នឹងដោយសារយើងវាចេះតែអាល័យអ្នកហ្នឹងផងអានេះគេហៅថាស្អីក៏ដោយគេគេគេឆក់ឱកាសសូម្បីតែយើងរស់ស៊ីក៏យើងឆក់ឱកាសដែរមែនទេ ឆ្លៀតឱកាសមើលមនុស្សពូនទៅខាងអីចឹងតាំងគេធ្វើនឹងពួកហ្នឹងក៏ចឹងដែរនៅពេលដែលយើងកំពុងតែខ្វល់រឿងអីវាដឹងយើងចឹងទៅវានិមិត្តឲ្យឃើញដើម្បីទាននេះទាននោះពីយើងក៏មានដែរដូចដូចនៅឥឡូវមិនថានៅតាណាទេតែគាត់ស្ដាប់ឬគាត់ដឹងប្អូនគាត់ឈឺពេលខ្មោចកងម៉ានចូលម្ដងម្ដងកាច់នេះអាក្បាលងួរដល់គូតប៉ិនបើពេលអានឹងអត់ចូលអត់ដល់ទេងួរអត់បានដល់ទេ ប៉ុន្តែពេលវាចូលមកវាកាច់ឡើងងូអញ្ចឹងណាហើយថាជាជាកងម៉ាមកត្រូវតែអញ្ចឹងអញ្ចឹងទៅដល់ពេលអាបងគាត់ចេះតែបន់ចេះតែអីយូរយូរគាត់ខឹងគាត់ថា មិនដឹង ជាខ្មោចចដូនតតាតបល់យកស្អីមកធ្វើបាបតកូនចៅអញ្ចឹងដល់វានិយាយថាអញខាប្រឡំខ្លួនជាការនិយាយថាវាមិនមែនដូនតាយើងទេប៉ុន្តែ វាមកប្រឡំខ្លួនដើម្បីទារស់ស្អីចឹងទៅក្រោយមកគាត់រៀនធោរៀនអាទៅគាត់ដាក់ខ្លួនថ្វាយចំពោះប្រតនត្រ័យទៅក៏វាលែងចូលទៀតទៅញោមស្រីថ្មនេះជាសាកសីទៅណាបាទនេះនេះមើលមើលអត់ចង់ឃើញខ្មោចចូលខ្ញុំណាកូនកូក្នុងបានជួបផ្ទាល់ហ្នឹងហើយហ្នឹងផ្ទាល់ឯងបាទបងថ្លៃខ្ញុំកណាវាមានរឿងរ៉ាវច្រើនបាទពួកអីគូសាខ្ញុំកណាតប ហើយអឺលោកមកពីរៀននៅសូវៀតវិញលោកអត់អត់ជឿអីទេព្រោះអីរៀនហើយអត់ជឿហ្នឹងតែដល់មកប៉ះប៉ះលើខ្លួនឯងហ្នឹងហើយអាលោកថាវាមានមានមែនហ្នឹងហើយហ្នឹងហើយណាពួកអីទៅកាប់ដើមឈើនៅវត្តក្នុងជ្រៃផ្លូវហ្នឹងណាកាប់ដើមពោនឹងទៅទឹះអីគាត់ទៅកាប់ទៅកាប់ទៅភ្នែកហ្នឹងវា មើលមកវាល្ងឹតហ្មងឆ្នាំ84ហ្នឹងគាត់ចាគាត់បកមកពេញមកជួបខ្ញុំគាត់ថាប្តីគាត់មើលចាំថ្ងៃព្រលឹមហើយមើលអត់កើតទេហើយទៅពេទ្យសូវៀតទៅពេទ្យសូវៀតពេទ្យសូវៀតថាវាវិស៊ីកទុះអស់លីងភ្នែកហ្នឹងអត់ទៅហើយអញ្ចឹងទៅគេឲ្យឆ្នាំគាត់ក៏ឡប់ទៅទីវិញដល់ទីវិញមានមានអ្នកគេថែសាគេចូលកោក្មេងទូគេទៅចោលមុខគាត់ហ្នឹង គេថាបើមិនជឿខ្វាក់ប្រដេកដល់អញ្ចឹងគាត់ក៏ឆ្ងល់គាត់ថាយ៉ាងម៉េចបានអញ្ចឹងអីដល់អញ្ចឹងទៅគាត់ក៏ស្កាត់ស្កាត់ហ្នឹងគាត់ទៅម្នាក់ឯងគាត់យកចេកគេថាឲ្យយកចេកទៅដាក់ថ្វាយអីចឹងឲ្យយកទៅដាក់ហើយអីហើយចឹងទៅអូខ្ញុំណាកាត់ទីថាគាត់យល់សពឃើញថាមានលោកតាចាស់មួយមកបៀកភ្នែកគាត់ហ្នឹងអានតែភ្នែកហ្នឹងទៅអញ្ចឹងដល់បានកូនក្មេងហ្នឹងមកប្រាក់មកចោលមុខចឹងតែបើហែងមិនជឿខ្វះឲ្យភ្នែកហ្នឹងកណាហើយទៅគូ គាត់គាត់តែសែនចេកសែននេះហើយដល់ថ្ងៃណាត់មកពេទ្យពេទ្យសូវៀតគាត់ដូចជាគេភ្ញាក់ផ្អើលដែរគេថាពេលនេះឯងគាត់វិជាយ៉ាងហ្នឹងបានដូចវាប៉ះលើខ្លួនខ្លួនយើងបើដងចាស់ណាអញ្ចឹងបានថាគាត់ជឿត្រូវតែមានដែរហើយអញ្ចឹងដូចបានថ្មថាមនុស្សមាន3 3ប្រភេទហ្នឹងណាមួយអឺ គោរពតាំងពីម៉ែពីឪមកចិត្តតាមចដូនចតាចិត្តសែនអីចឹងទៅ ជាកម្រិតទី1ដែលអត់មានការយល់ដឹងពីជីវិតទេក៏ជឿតាមក៏គោរពតាមទៅហើយទី2ជាលក្ខណៈបែបវិទ្យាសាស្ត្រអត់ជឿដាច់ខាតប៉ិនមិនមែនបានន័យថាយល់ត្រូវទេពីព្រោះកំណើតហ្នឹងវាមានហើយក៏អត់ខ្លាចដែរនៅពេលដែលមិនតន់ជួបហើយតែជួបផ្ដេសផ្ដាស់ជាងគេទៅក៏មានដែរណាព្រោះវាអត់យល់ការពិតអឺ ហើយដល់ពុទ្ធព្រះអង្គបង្រៀនឲ្យយើងយល់ការពិតថាវាមានហើយយើងត្រូវ apply មិនជាមួយពួកវាឃើញទេចឹងបានជារាល់ពេលដែលដែលពិខុសង្ឃលោកទៅចម្រើនធម៌ក្នុងព្រៃព្រះអង្គឲ្យផ្សព្វផ្សាយមេត្តាធម៌មុននឹងពេលចម្រើនធម៌ត្រូវដឹងថាកន្លែងណាក៏មានសត្វដែរហើយព្រោះអាកន្លែងហ្នឹងគេនៅគេនៅដល់ពេលយើងទៅអង្គុយទៅនឹងទៅវាមិនប៉ះគេអញ្ចឹងគេខឹងគេធ្វើនេះធ្វើនោះអញ្ចឹងសម័យពុទ្ធអញ្ចឹងណា ហ្នឹងហើយអញ្ចឹងបើសិនជាយើងផ្សព្វផ្សាយមេត្តាធម៌ឲ្យគេបានសុខអីចឹងទៅក៏គេមានចិត្តល្អចំពោះយើងដែរអសូម្បីតែធ្វើកុដសាលាវិហារព្រះអង្គឲ្យសម្ដែងទីមានន័យថាគ្រប់ទីកន្លែងទាំងអស់វាមានសត្វនៅហ្នឹងហើយប៉ុន្តែខណៈវិធីសាស្ត្ររបស់ពុទ្ធហ្នឹងវាមិនរសេមរសាមច្រើនក្រៅពីការផ្សព្វផ្សាយមេត្តាធម៌ឲ្យឲ្យគេបានសុខសុំកន្លែងនៅអញ្ចឹងទៅណាហ្នឹងហើយជាលក្ខណៈផ្សព្វផ្សាយមេត្តាវាអត់ចាំបាច់អីច្រើនទេយើងបន្ទន់ចិត្តបន្ទន់ចិត្តសត្វលោកហ្នឹងឲ្យវាស្លូតហើយ តែកាលណាយើងទៅនៅតែម្ដងយើងកាលវាខឹងវាធ្វើនេះវាធ្វើនោះចឹងធម្មតាមានចឹងចឹងដូច្នេះពពុទ្ធមិនបដិសេធហើយថែមទាំងសំដែងពុបហេតុនៃកំណើតនៃសត្វទាំងអស់នឹងទៀតដល់ពេលអ្នកយល់មែនទែនឃើញថាសត្វទាំងអស់ហ្នឹងក៏គ្នាមានទុកដែរហ្នឹងហើយអញ្ចឹងវាមានតែការផ្សព្វផ្សាយមេត្តាធម៌ហ្នឹងឯងដូចខ្មែរហងៃចង់តែជួបខ្មោចចង់ជួបពួកគាត់កុំឲ្យគាត់នៅដើរកាច់គេទៀតថាចង់បញ្យល់ឲ្យយល់ទាំងអស់ នឹងព្រោះថាល្អល្អដូចថាឲ្យពួរមនុស្សឲ្យបានសុខចឹងទៅណានឹងឲ្យទៅជាសัตว์ល្អទៅកុំទៅជាសัตว์កាចកុំទៅជាអ្នកដើរកាច់គេកាច់ឯងចឹងហ្នឹងហើយបាទហ្នឹងហើយអានេះប៉ិនប៉ិនក្រាន់ថា វាក្រាន់តែជារឿងមួយផ្នែកតូចនៃជីវិតយើងប៉ុណ្ណោះទេកុំ focus លើវាពេក ហ្នឹងហើយតែកាលណាយើងទៅជារឿងធំរឿងហ្នឹងធ្វើឲ្យយើងខ្វល់ចិត្តយូរយូរខ្លាចដូចប្អូនម្នាក់មកជួបណាយប់មិញអញ្ចឹងកាលដែលគាត់អត់តន់យល់ធัวជីដូនគាត់ស្លាប់គាត់ហ៊ានឡើងអាបន្ទប់ហ្នឹងបន្ទប់ដែលជីដូនធ្លាប់នៅហ្នឹងហើយគាត់នៅជាន់ទីប្រហែលខណៈជាន់ទី1ល្ងឹតងឹតគាត់ហ៊ានឡើងដែរប៉ុន្តែគាត់យល់ពីដំណើរធัวទៅគាត់យកគាត់យកអនុសាវរីយ៍ដូចខ្មែរនិយាយអញ្ចឹងគាត់យកទៅគិតយកទៅពិចារណាទៅគាត់ថាមិនត្រឹមតែឈប់ខ្លាចទេ ថែមទាំងមានគំនិតថាទីមួយបើបើជាដូនមកមែនទែនក៏ចង់ឃើញទៅវិញឃើញណាហើយគាត់ថាទៀតថាបើវាចង្រៃមែនក៏ចង្រៃទៅចុះនឹកឃើញទៅដល់ទឹកចិត្តជីដូនការគាត់នៅគាត់យកចិត្តទុកដាក់ជាមួយយើងខ្លាំងហ្នឹងហើយហើយបើថាទេបើបើយើងធ្វើនេះធ្វើនោះឲ្យជីដូនដាក់ផ្ដាសាឲ្យទៅជិះជីយ៉ាងម៉េចក៏គាត់ព្រមនេះដល់អញ្ចឹងទៅលេងខ្លាចលេងអីអស់ទៅហ្នឹងទៅតែម្នាក់ឯងយប់ស្ងាត់ក៏ នៅតែរឿងយើងគិតដដែលរឿងខ្មោចក៏ដោយរឿងស្អីក៏ដោយវានៅលើតែរឿងយើងគិតដែលយើងគិតឲ្យខ្លាចខ្លាចតែបើយើងគិតជាអនុសាវរីយ៍ដូចខ្មែរមួយញោមប្រុសចឹងខ្មែរថាបើញោមប្រុសកើតជាស្អីក៏ដោយមុខដូចយៈមកក៏ដោយឲ្យតែនឹងជាញោមប្រុសមែនខ្មែរទទួលចឹងដល់ដាក់ចឹងទៅមានស្អីបងប្អូនអីមានខ្លាចអីផងហើយតែយើងបកកអាបញ្ហាឲ្យខ្លាចក្នុងចិត្តឃើញអ្នកខ្លះអ្នកស្លាប់នៅខាងក្រៅអត់ហ៊ានដឹកចូលផ្ទះឬក៏ស្អីទៅចេះតែខ្លាចនេះខ្លាចនោះអឺ ដូចមានរឿងអីស្មាជាមើលព័ត៌មានដែរថាស្លាប់នៅឯណាហើយមុនលោកទៅនំព្រលឹងមកអីអីចំណាយអស់រាប់ម៉ឺនតែអញ្ចឹងវាអត់ប្រយោជន៍អញ្ចឹងណាតែអញ្ចឹងទៅវាចេះតែបង្កើតកម្មវិធីនេះកម្មវិធីនោះស្មាខំនិយាយហ្នឹងឲ្យញាតញោមសេវនឹងសន្សំសន្ចៃគឺស្នេហាជាតិណាមានពេលខ្លះដូចអុកញ៉ាលោកអុកញ៉ាគាត់កំពុងតែដេញថ្លៃរឿងពហិរឿងអីហ្នឹងគឺដើម្បីសេវនឹងឯងហ្នឹងហើយហើយហើយមានគេប្រពុតអញ្ចឹង ឲ្យប្រើទ្រព្យសម្បត្តិហ្នឹងព្រះអង្គឲ្យពយល់ឲ្យប្រើឲ្យចំ តម្រូវការឲ្យចំលក្ខណៈកុំឲ្យខ្ជិះខ្ជាយហ្នឹងអញ្ចឹងព្រះទទួលបានអញ្ចឹងប៉ុណ្ណឹងហ្នឹងព្រះហើយញោមមានអីចង់និយាយមកចង់ស្ដាប់មើលក្រោយ មានអីនិយាយទេគ្រាន់តែថាចង់មកថ្លែងគុំអរគុណដែលខ្ញុំបានស្ដាប់ពធផ្សាយយ៉ាងយូរធូរអញ្ចឹងណាធ្វើឲ្យចិត្តខ្ញុំស្ងប់គួរតែដឹងផ្លូវណាត្រូវដើរមិនព្រមមានបញ្ហាភ្លាមភ្លាមខ្ញុំវិញអស់2ឆ្នាំជាងថានិយាយដាក់ក្នុងនោះពលពលខ្លាំង នឹងចែកឲ្យគេស្ដាប់មិនឲ្យឃើញមុខក៏បានដែរអត់ទេហើយចង់ស្ដាប់អ្នកយល់សុំសំឡេងសុំតែសំឡេងព្រោះថាមកនេះចង់ជួបអឺអឺប្រភពអង្គផ្ទាល់អញ្ចឹងណាដូចថាខ្ញុំបានជួបតាមស្ដាប់ YouTube ហ្នឹងប្រហែលជាជាង2ឆ្នាំហើយ ហើយបានពធហ្នឹងជួយចង្អុលបង្ហាញឲ្យចិត្តហ្នឹងរំលឹងឡើងវិញ កាលពីបញ្ហាដំបូងមកអត់ហ៊ានទទួលស្គាល់ថាអ្វីដែលកើតឡើងអត់ទទួលបានដល់ពេលបានពធចូលទៅទទួលយកបានថាអ្វីដែលកើតឡើងយើងត្រូវតែហ៊ានទទួលបើយើងអត់ទទួល វានៅតែធ្វើឲ្យសុខភាពយើងអត់នឹងណូ កម្លាំងកាយកម្លាំងចិត្តយើងអត់ដឹងថាដើរផ្លូវណាកើតអញ្ចឹងណាហើយធរដែលធ្វើឲ្យខ្ញុំភ្លឺហ្នឹងខ្ញុំ ស្ដាប់ប៉ះចំណុចមួយ នាងបដាចាចុះមកប្រព្រឹកភ្នែកហ្នឹងនាងបដាចាឈួតហើយចុះខ្ញុំអត់តាន់ឈួតផងហេតុអីខ្ញុំប្រឹងស្មារតីអត់បាន ខ្ញុំដេចអត់តាន់ឈួតណានាងបដាចាជំនាន់ហ្នឹងគាត់ឈួតហើយគាត់ប្រឹងស្មារតីគាត់ទៅជាកម្ពុជានារីអប់រំនារីសតវត្សហ្នឹងឲ្យទៅជាមនុស្សដូចថាចេះដឹងម្នាក់អាហើយមានទុកមានអីមកមកស្វែងគុំគាត់សុំណាសុំបងពេលខ្ញុំថាខ្ញុំអត់តន់ឈួតទេកូនចៅអីដូចនៅសល់ដែរហើយគិតគូរអីការងារអីលេងសូវវិញ ដល់ពេលម៉ោងជាស្ដាប់ព្រោះទៅព្រោះទៅដល់ពេលម៉ោងជក់ពេកដើរទៅណាក៏ហុចទូរស័ព្ទអីគេស្ដាប់ដែរព្រោះណាស្ដាប់ព្រោះណាហើយមិនដឹងថាគេព្រោះដូចយើងអត់ពូទៅពងឲ្យជក់មែនទែនពេកហើយពីណាគេទៅញ៉ាំកាទៀវមកខ្ញុំក៏ចឹងបើកទូរស័ព្ទចំណុចកន្លែងហ្នឹងព្រោះហើយចំណុចនាងបណ្ដាចាណាតែព្រោះអើយព្រោះ ស្ដាប់រហូតប្រហែលជារាប់ពាន់ដងឲ្យតែគេងលក់ចឹងដាក់កាសសងខាងលក់អីហ្នឹងហើយសុំតែប៉ុណ្្នឹងហើយសុំថ្វាយអង្គមដូចថាអស់អរគុណដោយថាធម៌ព្រះអង្គនឹងបង្ហាញផ្លូវហើយរាល់ថ្ងៃរហូតដល់ខ្ញុំអឺលើកបើនិយាយថាខ្ញុំរាល់ថ្ងៃបានអសុទ្ធទឹក3គ្រាប់អសុទ្ធទឹកទី1គឺព្រះធម៌ ឱសថទឹកទី2ការរំហាត់ប្រាណកម្លាំងកាយកម្លាំងចិត្តឲ្យខ្ញុំហ្នឹងរឹងតឹងឡើងវិញហើយឱសថទឹកទី3ហ្នឹងគឺញាតមិត្តទាំងអស់ចេញមក ជួបមុនដំបូងអត់ហ៊ាន ជួបញាតមិត្តទេចេញមកជួបអញ្ចឹងគាត់ឲ្យកម្លាំងចិត្តថាអូនឯងត្រូវតែងើបឈរឡើងវិញរឹងផឹងឡើងវិញតាំងពីនឹងមកភ្ញាក់ខ្លួន ដូចគេដាស់អញ្ចឹងណាចាហើយ 2017ឡើងមករៀងភ្ញាក់តិចជួយកបីហ្នឹងវិញឲ្យយើងជួបគេហ្នឹងហើយសូមអរប៉ុណ្្នឹងហើយហ្នឹងហើយលើមានអីទៀតទេញាតិញោមមានអីទៀតទេម៉ោងម៉ែនទេណាម៉ោងម៉ែនទេម៉ោងបាទនៅសល់ប្រហែលជា20នាទីទៀត អស់ហ្នឹងហ្នឹងអឺមកលើកនេះជួប fan ច្រើនគឺភាកច្រើនគឺគាត់គាត់ងើបឡើងវិញបានដូចបងមានប្រសាសន៍មិញអញ្ចឹងហ្នឹងហើយសិលមិញអីចិត្តដូនពីរអ្នកតាំងពីអឺកំពង់ស្ពឺគាត់មកស្កាត់មកជួបគាត់ប្រាប់ថាគាត់ពិបាកខ្លាំងណាស់ដោយសាររឿងកូនរឿងចៅរឿងអីប៉ុន្តែគាត់ដល់ស្ដាប់ទៅគាត់ ដោះស្រាយបានហ្នឹងអញ្ចឹងបានអឺធោដូចញោមអង្គញាបានមានប្រសាសន៍មិញអញ្ចឹងគឺរឿងរឿងជីវិតយើងនឹងតែមកសាមញ្ញសាមញ្ញក្នុងអឺជីវិតយើងនឹងឯងហើយពុទ្ធពង្រៀនគឺត្រូវដឹងថាបើមេរៀនណាដែល apply អត់បានយកមកគិតអត់បានព្រះអង្គអត់ឲ្យយើងចំណាយពេលអត់ប្រយោជន៍ទេដូចរឿងឋានសួគ៌ឋាននរកអីនេះព្រះអង្គងាយនិយាយទេ ព្រោះជារឿងហួសវិស័យដែលយើងឃើញនៅពេលដែលព្រះអង្គសំដែងដឹងសំដែងនៅពេលណាទល់តែមនុស្សទៅឃើញដែរបានព្រះអង្គនិយាយអារឿងឋានសួគ៌ឋាននរកហ្នឹងព្រះអង្គអត់ងាយនិយាយជាមួយមនុស្សមើលអត់ឃើញទេព្រោះវាអត់ប្រយោជន៍ហើយព្រះអង្គច្រើននិយាយតែជាមួយរឿងអីដែលយើងគិតឃើញយើង apply បានហ្នឹងហើយហើយថ្មីថ្មីហ្នឹងមកជួយបានមនុស្សច្រើនណាស់ខ្លះខ្លះចង់ស្លាប់ចង់អីចឹងអ្នកខ្លះរហូតដល់ចង់ដើរចូលឡានអីចឹង ចឹងមិនថាបញ្ហាមានគ្រប់ទីកន្លែងមិនថាស្រុកខ្មែរមិនថាស្រុកអីទេព្រោះវាផលិតដោយចិត្តរបស់យើងរឿងបញ្ហាហ្នឹងចឹងបានថាពាក្យថាអ្នកប្រាជ្ញដែលពពុទ្ធព្រះអង្គប្រកាសថាជាអ្នកប្រាជ្ញហ្នឹងមិនមិនសំដៅលើ អ្វីដែលគេឲ្យទេសញ្ញាបត្រឬក៏អ្នកណាហៅទេគឺមនុស្សដែលអាចដោះស្រាយបញ្ហាបានហ្នឹងព្រោះបញ្ហាវាភាកច្រើនមកកើតដោយចិត្តរបស់យើងហ្នឹង អ្នកណាស្រាយបញ្ហាផ្លូវចិត្តបាន នៅនោះព្រះអង្គហៅថាអ្នក ប្រាជ្ញឯងចេះសញ្ញាបត្រមកពីណាក៏ដោយដេកកើតទុករហូតដល់ទៅសម្លាប់ខ្លួនព្រះអង្គមិនហៅថាអ្នកប្រាជ្ញទេយល់ទេហ្នឹងហើយគឺគឺវាជាឈ្មោះនៃបញ្ញាហ្នឹងឯងអ្នកប្រាជ្ញហ្នឹងអ្នកប្រាជ្ញប្រាជ្ញហ្នឹង វាជាភាសាសំស្ក្រឹតបាលីហៅថាបញ្ញាហ្នឹងហើយចឹងឯងមានអីទៀតទេអាត្មានេះអត់មានអីនិយាយ ចង់ស្ដាប់ញោមអុកញ៉ាម្ដងមកជួអត់មានអីហ៎ញាតិញោមចាប់បងជាតើអីអីសុំអត់ដែរយោអត់មាននិបត្តិដល់អីទេអីទេខ្ញុំតែដល់ចិត្តតែអូនដល់សុបាយហើយហ្នឹងបាទហ្នឹងប៉ិនអឺពេលនេះមិនឈឺមិនមែនបានន័យថាមិនឈឺទេ ចឹងដូចសុខភាពយើងចឹងឥឡូវអឺយើងសុខភាពល្អប៉ុន្តែมันប្រកាសថាវាល្អរហូតដែរហ្នឹងចឹងបានកន្លែងខ្លះ នៅពេលសុបាយក៏សុបាយទៅមិនហាមទេប៉ុន្តែសភាពធัวទាំងអស់វាវាកើតឡើងយើងគិតមិនដល់ទេម៉េចម៉េចម៉េចម៉េចខ្ញុំថាម៉េច ចង់ឆ្ងល់ឬក៏ឆ្ងល់ហើយហ្នឹងគេគេចាឲ្យមកវិនិយាយហើយថាម៉ងស្លាប់អីស្លាប់ហ្នឹងហើយកុំទៅខ្វល់ច្រើនពេកអ្នកខ្លះគឺគេងលើខ្នើយហ្នឹងធ្លាក់តែពីលើខ្នើយក៏ស្លាប់ដែរកុំឲ្យភ័យពេកគេចាមកហើយអស់ហើយអញ្ចឹងមែនអត់ព្រះអង្គខ្ញុំកណាឆ្ងល់មែនចង់ឆ្ងល់ហ្មង ណាតែបញ្ហាលើគេចាយើងចង់ទៅរសោកប៉ាន់អ្នកចាហ្នឹងឧទាហរណ៍ថាអឺវាមានអ្នកចា យើងឲ្យស្លាប់នឹងនេះនឹងនោះអញ្ចឹងបើមានអ្នកចាឲ្យយើងមកប្រហែលជាអាចចរចា គ្នាបានជាមួយនឹងអ្នកចាមែនទេមែនចាអ្នកចាព្រោះតែមនុស្សវាមានន័យថាវាហួសពីអ្វីដែលខ្លួនឯងគិតហ្នឹងស្រាប់តែនឹកឃើញតែព្រំលិខិតឬក៏ មានស្អីជាអ្នកកំណត់មកថាមិនមែនទេដំណើរជីវិតវាទៅតាមធម្មជាតិរបស់វាវាត្រូវដល់ពេលណាវាដល់ពេលហ្នឹងប៉ុន្តែវាមិនមែនជារឿងអ្នកចាទេវាអត់មានអ្នកណាចាឲ្យទេហ្នឹងមានអ្នកវាទល់ជា ជាបុគ្គលណាមួយជាអ្នកចាឥឡូវយើងគិតយើងគិតថាមានចុះ ប៉ុន្តែសួរថាទៅសត្វលោកក្នុងមកពិភពលោកប្រមាណអ្នកហើយបើមានអ្នកចាវិញទៅអង្គការអ្នកចានឹងឈ្មោះអីហើយមានគ្នាប្រមាណអ្នកដែលអង្គុយចាគេនោះឥឡូវយើងគិតណាហើយអ្នកខ្លះគិតថាមាន God មួយជាអ្នកបង្កើតហើយ God នឹងអ្នកជាជាងលើពិភពលោកណាមានអ្នកកំពុងប្រហប់ហប់មានអ្នកកំពុងដាច់ខ្យល់មានអ្នកកំពុងដុតមានអ្នកកំពុងឥឡូវហ្នឹងឥឡូវហ្នឹងយើងកំពុងអង្គុយស្ងៀមហ្នឹងមែនទេហ្នឹងហើយ ហើយបើមានគាត់មួយចាំអង្គុយចុះជីថានេះត្រូវងាប់ថ្ងៃនេះអានេះត្រូវងាប់ថ្ងៃនេះហើយព្រះនឹងបានសុខរវល់ប៉ុណ្ណាហើយនឹងតែមនុស្សហើយចុះសត្វមួយថ្ងៃមួយថ្ងៃជ្រូកងាប់បានហើយក៏ពឹសមូសគេបាញ់ថ្នាំតាមស្រែអីងាប់អស់ប្រមាណលានហើយស្មាថាសភៅដឹក10អាកម្មះក៏សេមអស់ នឹងហើយមនុស្សធ្វើបានសតិតតែមនុស្សគូនការមិនគ្រប់ជ្រុងជ្រោយហងមនុស្សរាប់សិបអ្នក តាមក្រសួងស្ថាប័នគេធ្វើជំរឿននេះនៅតែធ្វើខុសខ្លះហើយតម្រាំតកតអត់ចេះរៀន accounting ឬក៏រដ្ឋបាលអីផងមិនដឹងទៅចុះហ្មងទេហ្នឹងវាគ្រាន់តែកន្លែងណាយើងគិតមិនឃើញយើងចេះគិតថានេះប្រកាសនោះប្រកាសមិនមែនធម្មជាតិទាំងឡាយវាកើតពីបច្ច័យអស់បច្ច័យរបស់វាវាលត់វា បាត់ទៅវិញតាមដំណើរធម្មជាតិរបស់វា ចឹងបានពាក្យថាធម្មជាតិមានន័យថាធម្មតាអ្នកយល់ពីច្បាប់ធម្មជាតិមានន័យថាយល់ពីដំណើរធម្មតារបស់វា វាត្រូវកើតព្រោះបច្ច័យដល់ព្រមវាលត់ទៅវិញអស់បច្ច័យរបស់វាហ្នឹងហើយអត់មានណាកំណត់ទេហ្នឹងសំបីតាយើងអ្នកតាំងទៅថាទៀនណៈកដាលកើតពីរោមទ្រូងហើយទៀបបន្តិចកើតពីរោមជើងហើយអវណៈច័ន្ទដៀលទៀបថោកជាងគេកើតពីរោមបាតជើងហ្នឹងហើយ ហើយគាត់ជឿថាវណ្ណៈព្រាមហ្នឹងកើតពីព្រំហ្នឹងហើយព្រះអង្គសួរឲ្យគិតលេងលេងឯងព្រោះអ្នកហ្នឹងអត់ចេះមេរៀនអីច្រើនព្រះអង្គសួរថាចុះព្រាមឯងកើតពីណាកើតពីម៉ែឯម៉ែណែកើតពីណាកើតពីយាយហើយយាយណែកើតពីណាកើតពីយាយទួតហើយយាយទួតកើតពីណាកើតតតតតហើយណែឯងដើរឃើញពីណាកើតចេញពីព្រំហ៎អត់ណាបានព្រះអង្គថាមនុស្សខ្វាក់ដើរតាមមនុស្សខ្វាក់ថាតាមតែគ្នាអត់ឃើញហ្មង ព្រះពុទ្ធអត់សរសើរទេអ្វីដែលគាត់ថាតាមឃើញតាម កណ្ដត្រេះនេះដោយពិសោធន៍អត់បានអញ្ចឹងណាហ្នឹងហើយប៉ុន្តែសត្វលោកប្រព្រឹត្តទៅតាមកម្មនេះគឺ very logical វាវាវាច្បាស់លាស់ណាស់ហ្នឹងហើយវាកាត់ខ្លួនយើងដូចលោកអង្ញាគម្រងធ្វើអីទៀតធ្វើសន្តាគារធ្វើអី អាហ្នឹងមកពីគាត់ដាក់ plan អញ្ចឹងអញ្ចឹងវាជាវិច័យឲ្យការងាររបស់គាត់តតតតតតកើតអញ្ចឹងទៅឥឡូវបើគាត់ decide not to do it ធ្វើអីផ្សេងវាទៅកើតរឿងផ្សេងទៅទៀតកើតពីចិត្តចិត្តហ្នឹងជាតួកម្មជាអ្នកឆ្លាក់ជាអ្នកឆ្នៃចាំមិនទៅមើលជាតិក្រោយអីមើលតែជាតិហ្នឹងណាចង់រៀនដុកទ័រគេផ្ដើមរៀនពេទ្យណាណាចង់ទៅជា interpreter គេរៀនអង់គ្លេសឬក៏រៀនភាសាវាឆ្នៃឲ្យកើតតែឥឡូវឥឡូវ ប៉ុននោះអត់ព្រមគិតអាហ្នឹងទៅគិតវើដីណានោះនាំឆ្លោះគ្នាណាដូចអាត្មាអញ្ចឹងអាត្មា design not ទៅយកប្រពន្ធនៅបួសអញ្ចឹងទៅមានព្រះណាមកកំណត់អាត្មាហើយអាត្មាថាយេចង់យកប្រពន្ធសឹកស្អែកទៅបដោយគ្មានព្រះណាមកបង្ខំអាត្មា